បែកធ្លាយសម្លេង លោកនុកបញ្ញរិទ្ធថាពួកគេជាគណៈកម្មការពិភព លោកទោះសម្លេងពីរោះក៏ដោយបើគណៈកម្មការមិនពេញចិត្តគឺធ្លាក់ជុំវិញព្រឹត្តិការណ៍ជុំរដ្ឋាហៅជុំសវັດឡើង ប្រឡងមិនជាប់ក្នុងកម្មវិធី Cambodian Idol រដូវកាលទី4វគ្គចាត់ audition សប្តាហ៍ទី4បានក្លាយជាប្រធានបទក្តៅដូចបាយពុះ ដែលមហាជនលើកយកមកនិយាយជជែកវែកញែកថាបណ្ដាលមកពីគណៈកម្មការឃើញបរិះរូបនេះមិនសូវស្អាត ឬថាខ្លាចបេក្ខជនរូបនេះជាប់ទៅ ល្បីជាងជាដើម មហាជនមិនពេញចិត្តចំពោះលោកឈុនសវណ្ណរាជនិងអុកសុគន្ធកញ្ញាដែលនិយាយថាណូធ្វើឲ្យទុំសវត្តធ្លាក់មិនអាចឡើងទៅវគ្គបន្តបានបិទកម្មវិធីនេះលុះត្រាតែគណៈកម្មការយ៉ាងតិច3នាក់ឲ្យចេះទើបបន្តដំណើរទៅវគ្គបន្តបាន។ អ្នកលេងបណ្ដាញសង្គម Facebook មួយចំនួនយល់ច្រឡំថាលោកនុបបញ្ញរិទ្ធឆ្លើយ no ធ្វើឲ្យសម្លេងនៃការរិះគន់លោកកើនឡើងទើបតារាចម្រៀងរូបនេះ បង្ហោះវីដេអូឲ្យមហាជនទស្សនាឡើងវិញហើយដាក់ caption ថានេះជាចម្លើយលទ្ធផលរបស់ខ្ញុំជូនទៅប្អូនទុំរដ្ឋាហៅសុវត្ថិសូមបងប្អូនដែលនិយាយថាខ្ញុំ ជាម្ចាស់បទខ្លាចគេល្បីជាង មិនអោយយេ គេច្រៀងពីរោះហើយ ម្ចាស់បត់នៅតែឲ្យនៅទៀតមេត្តាស្ដាប់ចម្លើយរបស់ខ្ញុំម្ដងទៀតដោយការគោរពក្រោយពីមានការរិះគន់ខ្លាំងពេកលោកនុកបញ្ញរិទ្ធក៏បានចេញមក បញ្ជាក់សារជាថ្មី ថាលោក បានឲ្យយេសទៅសវត្តរួចហើយដូចនេះមហាជនក៏បន្តថាលោកជាអ្នកទម្លាក់បេក្ខជនរូបនេះ យ៉ាងណាក៏ដោយ នៅលើបណ្ដាញសង្គម TikTok និង Facebook ស្រាប់តែមានការចែករំលែកជាច្រើននៅសាងសម្លេងមួយ ដែលគេស្គាល់ថាជាសម្លេងនប់បញ្ញរិទ្ធដែលបាននិយាយថា នៅស្រុកខ្មែរប្រជាជនភាគតិចណាស់ដែលស្គាល់កម្មវិធីលំដាប់ថ្នាក់ពិភពលោក ដូចនេះធ្វើឲ្យការរៀបចំកម្មវិធីជួបបញ្ហាបែបបទកម្មវិធីពិភពលោក មានបែបបទច្រើន មិនដូចប្រឡងចម្រៀងធម្មតានៅស្រុកខ្មែរទេទោះបេក្ខជនម្នាក់ច្រៀងពីរោះមហាជនស្ដាប់ថាពីរោះគណៈកម្មការស្ដាប់ថាពីរោះតែគណៈកម្មការមិនពេញចិត្ត គឺគណៈកម្មការមានសិទ្ធិមិនជ្រើសរើសឆ្លើយតបទៅនឹងការយល់ច្រឡំនេះលោកណុបបញ្ញរិទ្ធបង្ហោះវីដេអូជាច្រើនឃ្លីបភ្ជាប់ជាមួយនឹងសាររៀបរាប់ថាសារសម្លេងដែលប្អូនប្រុសឈ្មោះលីឡាសែនបានបង្ហោះគឺជាការឆាតក្នុងអំឡុងពេលគាត់ធ្លាក់ពីការប្រឡងក្នុងរដូវកាលទី3កាលពីឆ្នាំ2019ខ្ញុំបានឆ្លើយតបទៅគាត់ពេលដែលគាត់ឆាតមកខ្ញុំ ហើយគាត់បានកាត់សម្លេងរបស់ខ្ញុំយក ទៅបង្ហោះ TikTok ស្របពេលដែលរឿងកំពុងតែកើតឡើងធ្វើឲ្យបងប្អូនមានការយល់ច្រឡំនិងគិតថា សារសម្លេងរបស់ខ្ញុំ និយាយពីប្អូនទុំរដ្ឋាហៅសវ័តតាមពិតសារសម្លេងនោះគឺជាសារតាំងពីឆ្នាំ2019ហើយកាលដែលខ្ញុំ និយាយថាច្រៀងពីរោះតែគណៈកម្មការមានសិទ្ធិមិនជ្រើសយក គឺខ្ញុំនិយាយពីលក្ខខណ្ឌនៃកម្មវិធីនៅក្នុងប្រទេសគេ គឺមានបេក្ខជន ខ្លះច្រៀងពីរោះតែគាត់មិនត្រូវបានគណៈកម្មការជ្រើសរើសយកមក ដោយសារគណៈកម្មការគាត់មិនទាន់ពេញចិត្តពីសមត្ថភាពបេក្ខជនខ្ញុំមិនបាននិយាយពាក់ព័ន្ធនឹងការធ្វើកម្មវិធីរបស់យើង ដែលកំពុងតែធ្វើទេ សូមមេត្តាកុំយល់ច្រឡំបន្តទៀត ដំបូងខ្ញុំគិតថា មិនចង់បកស្រាយអ្វីឲ្យវែងឆ្ងាយទេ តែដើម្បីឲ្យបងប្អូនយល់ច្បាស់ខ្ញុំក៏សម្រេចចិត្តនិយាយ សង្ឃឹមថាបងប្អូនកុំមានការយល់ច្រឡំទៀតចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ